Robbie ពេលឡត់ពីនាងមកដូចជំរាននៅគ្មានចំណងជើងខែទៅជាឆ្នាំក៏នៅតែចាំក៏នៅចំណាំយើងក្រមេរលឹមក៏ប្រឹងញញឹមសង្ឃឹមថាបានធូរសង្ខេបជីវិតដល់ប្រែងងឹតពេលរស់ without you មិនអាចយង why on stay on the far away បងនៅចង់ចាំ the day យើងងោក្រសោង love មិនអាចយង why on stay way បងនៅចង់ចាំ the day យើងអោប្រសង my love កាន់ដៃអូនរត់ទៅឆ្ងាយមួយជីវិតក៏មិនស្ដាយសុខចិត្តទ្រាំមកទោះជា love ឬក៏ lie អូសុខចិត្តទ្រាំទៅបីបេះដូងមិនចាស់ធ្លាយបងឲ្យទ្រាំទៅមានទុកច្រើនតែត្រូវស្ពាយបងឲ្យទ្រាំបានច្រើនដល់កុំនឹងទុនជ្រាយ I would die for you yeah តែ this love it won't last long គ្មានអារម្មណ៍ feel like sad song អូនសប្បាយពេលដែលគ្មានបង អូនមិនភ្លេចពីធ្លាប់ឆ្លងឆ្លើយ Yeah boom around the corner do we you will need your care me but still I wanna Yeah ប្រហែលវាជា bad luck ទូប្រឹងថែរក្សាល្អយ៉ាងណាក៏នៅតែ break up ច្រើនថ្ងៃឈានចូលខែឈរក្រំភ្លៀងចាំងូនប្រែ pain inside this song ចង់ដូចច្រវាមិនអាចនឹង feel me ពេលដងដែលប្រឡាក់អូនចាក់ឲ្យធ្លួយ choose to leave me yeah នៅពេលដែលលោកនៅពីក្រោយខ្នងនៅជាមួយបងស្ដាប់ favorite song all night long ទៅមិនប្រាប់ផងទុកឲ្យបង នៅរងចាំយកហ្វូន អូននៅដោយអូនចំណៃបងនៅ lone like ឃើញតែសញ្ញាខាន ប្រាញ់និស័យឆោតយកអូនសំឡាញ់ចេញពីដៃបងតទៅបងត្រូវ live without you តទៅបងត្រូវ move on